កម្ពុជាចាញ់ឥណ្ឌាអាចមកពីមហូបអាហារ នៅឥណ្ឌាធ្វើឲ្យកីឡាករខ្មែរថយកម្លាំងកម្ពុជាត្រូវប្រកួតជាមួយម្ចាស់ផ្ទះឥណ្ឌានៅថ្ងៃ ទី8ខែមិថុនានៅទីក្រុងកលកាតានៃប្រទេសឥណ្ឌា ក្នុងព្រឹត្តិការណ៍ AFC Asia Cup 2022 Qualifier មន្ត្រីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ដែលបានរួមដំណើរជាមួយជំរឿជាតិទៅប្រទេសឥណ្ឌាបានត្អូញត្អែពីបញ្ហារបបអាហារនៅទីនោះ ក្រោយកីឡាករជំរឿទទួលរបបអាហារមិន បានគ្រប់គ្រាន់ក្នុងវីដេអូផ្សាយផ្ទាល់នោះមន្ត្រីសហព័ន្ធបាល់ទាត់កម្ពុជាមួយរូបបាន លើកឧទាហរណ៍ថាការប្រកួតស៊ីហ្គេមលើកទី31នាអំឡុងខែឧសភាម្ចាស់ផ្ទះវៀតណាម បានរៀបចំអាហារប៊ូហ្វេដល់កីឡាករ អមជាមួយកន្លែងស្នាក់នៅប្រកបដោយផាសុកភាពមន្ត្រីរូបនេះបានត្អូញត្អែថារបបអាហារនៅប្រទេសឥណ្ឌាគឺមិនគ្រប់គ្រាន់ទេខណៈរសជាតិក៏ផ្សេងពីគ្នាដែរព្រោះអាស្រ័យទៅតាមប្រទេសដែលធ្វើជាម្ចាស់ផ្ទះបរិមាណនៃម្ហូបមិនច្រើនទេមានតែសាច់មួយមុខទៅពីរមុខទេ ហើយបន្លែជាមួយស៊ុបមួយចាននិងបាយនេះទៅតាមប្រទេសដែលជាម្ចាស់ផ្ទះព្រោះយើងធ្លាប់ជួបប្រទេសកន្លងមកដូច្នេះ អាហារដែលសន្តាគាររៀបចំឲ្យ កីឡាករពិបាកហូបចុកដោយវប្បធម៌ខុសគ្នានិង របៀបធ្វើម្ហូបខុសគ្នាមន្ត្រីសហព័ន្ធបាននិយាយក្នុងវីដេអូផ្សាយផ្ទាល់បែបនេះអំឡុងពេលជំរឿជាតិកម្ពុជាហ្វឹកហាត់នីរ៉ូសៀលថ្ងៃ ទី7ខែមិថុនាជុំវិញបញ្ហានេះសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានប្រាប់ទៅសន្តាគារហើយដើម្បី ជួយសម្រួលម្ហូបអាហារ ហើយសន្តាគារក៏បានកែសម្រួលតាមលទ្ធភាពដែលអាចធ្វើទៅបាន តែទោះជាមានការកែប្រែខ្លះក្តីក៏មិនបានទាំងស្រុងដែរសហព័ន្ធបានកំងអាហារពីភោជនីយដ្ឋានថៃនៅទីនោះព្រោះម្ហូបអាហារមានរសជាតិប្រហាក់ប្រហែលកម្ពុជា បញ្ហារបបអាហាររបស់កីឡាករសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានដោះស្រាយភ្លាមៗដើម្បីរក្សាកម្លាំងសម្រាប់ការប្រកួត។ យើងបានផ្ដល់ដំណឹងពីបញ្ហានេះ ទៅកាន់សហព័ន្ធកីឡាបាល់ទាត់អាស៊ី AFC តែយើងក៏ត្រូវដោះស្រាយខ្លួនយើងផងដែរដើម្បីដោះស្រាយបញ្ហានេះ ភ្លាម ភ្លាមដល់កីឡាករយើងត្រូវកម្មង់អាហារពីហាងខាងក្រៅដោយហាងទាំងនោះ យើង បានចូលទៅពិនិត្យនិងសាក់លបងរួចហើយមុនកម្មង់ជូនជំរើសជាតិមន្ត្រីរូបនេះបាន បន្តដូចនេះ ការសម្រាកគ្រប់គ្រាន់និងរបបអាហារត្រឹមត្រូវជាកត្តាចម្បងសម្រាប់កីឡាករមុនពេលប្រកួត ប្រសិនបើកីឡាករមិនមានរបបអាហារគ្រប់គ្រាន់និងកន្លែងស្នាក់នៅត្រឹមត្រូវទេកីឡាករនឹងធ្លាក់ចុះកម្លាំងអំឡុងពេលប្រកួត ចាសសូមអរគុណសម្រាប់ការតាមដានព័ត៌មាននេះ។